កូនអ្នកឪពុកអ្នកទីដែល កូនត្រូវបប្រតិបត្តិចំពោះអ្នករតីជាទូទៅ ដោយការឲ្យនៅទឹកចិត្តល្អស្មោះរបស់កូន1កូនត្រូវសម្លឹងមើលមនុស្សគ្រប់គ្នាដែលបានជួបដោយក្រសែភ្នែកជាមិត្ត2កូនត្រូវចេះញញឹមមានទឹកមុខស្រស់ស្រាយជាមួយនឹងមនុស្សទាំងឡាយ3កូនត្រូវចេះសម្លឹងមើលផ្នែកល្អរបស់មនុស្សកូនត្រូវយល់ថា អ្នកដែលបានកើតមកជាមនុស្សសុទ្ធតែជាអ្នកធ្លាប់បានធ្វើល្អកូនមិនត្រូវមើលងាយណាណាណាណាឡើយទី4កូនត្រូវចេះគួសមដោយរបៀបល្អគ្រប់យ៉ាងដូចជាញញឹមរោគសំពះអោនក្បាលបន្ទន់ខ្លួនតាមឋានៈរបស់ខ្លួន និងតាមឋានៈរបស់អ្នកដតី5កូនត្រូវចេះស្ដាប់អ្នកដតីនិយាយកុំនិយាយកាត់ដោយឥតរបៀបបើនិយាយ ត្រូវឲ្យមានប្រយោជន៍6កូនត្រូវចេះប្រើពាក្យទាំងពីរយ៉ាងនេះឲ្យជាប្រចាំ គឺពាក្យសូមអរគុណនិងពាក្យសូមអត់ទោស7កូនត្រូវនិយាយដោយពាក្យសុភាព ពីរោះទាំង ចំពោះមុខទាំង កំបាំងមុខ8កូនត្រូវចេះឲ្យកម្លាំងចិត្តដោយពាក្យសរសើរជាដើម ដល់មនុស្សល្អ9 កូនត្រូវចេះនិយាយសរសើរក្នុងផ្នែកល្អរបស់មនុស្សណា ដែលជាទីស្រឡាញ់ពេញចិត្ត របស់អ្នក ដែល កូនកំពុងតែនិយាយជាមួយ ជាការសរសើរពិតពិតដកកូនត្រូវចេះបដិសេធនៅអ្វី ដែលកូន មិនយល់ស្របតាម ដោយមិនឲ្យគេខូចចិត្ត11កូនត្រូវរួមសន្ទនា ក្នុងអ្វី ដែលអ្នកសន្ទនាអាចឲ្យនៅការចេះដឹងមកដល់កូនបាន។ 12កូនត្រូវយករឿងល្អល្អឬរឿងអ្នកធ្វើល្អមកនិយាយនៅក្នុងពេលសន្ទនា13កូនត្រូវអាស្រ័យបញ្ញាពិចារណាចំពោះអ្នកដតីដែល នៅជុំវិញខ្លួនកូន ដោយកូនមិនត្រូវអាងអំណាចអ្វីមួយហើយចាំតែចាប់កំហុសគេឡើយ14កូនគួរតែរកពេលវាចាកការនិយាយមិនល្អឬវាចាកការខឹងក្រោធ យ៉ាងតិចឲ្យបាន មួយថ្ងៃក្នុងមួយសប្តាហ៍ទោះជាថ្ងៃណាក៏បានដែរ15កូនត្រូវសាងឧបនិស្ស័យជួយអ្នកដទៃក្នុងការងារអ្វីដែលកូនអាចធ្វើទៅបានដោយមិនចម្លងផលតបស្នងពីគេវិញ ត្រូវសន្សំសន្តានករណាឲ្យកាន់តែមមតំមុននឹងត្រូវលាចាកលោកនេះទៅ ទឹកចិត្តល្អបីដូចជាព្រះព្រំដែលស្ថិតនៅក្នុងខ្លួនរបស់មនុស្សកូននេះឪពុកឲ្យសូមទូនមានកូនថា គប់ពេលពេលនំទៅរកខុសស្រីប្រុសចូលចាំកុំតាមចង់គប់ប្រាជ្ញប្រាជ្ញនំទៅរកត្រង់សិលល្អផូរផង់ចង់ត្រឹមត្រូវ ខ្សែគប់បាបប្រមិតពិតនាំខ្លួនឲ្យខុសផ្ទួនផ្ទួនគេអាស្រូវកំណើតជាមនុស្សក្រពេកកៅកូនត្រូវស្ដាប់ឪទៅឈ្មោះល្អចង់កសាងខ្លួនកុំឆ្ងាយអ្នកប្រាជ្ញ